សួស្តីបងប្អូនអរគុណស្វាគមន៍មកកាន់ខ្ញុំបាច់សុជាតិដងទៀតដែរពេលនេះគឺខ្ញុំធ្វើការ record នៅឥឡូវគឺមានបងប្អូននៅគាត់នៅធ្វើការរំចាគាត់បានផ្ញើរូបថតមកតាម Messenger ដើម្បីឲ្យដិតរូបឲ្យគាត់អញ្ចឹងណាហើយយើងខ្ញុំបើកបើក Facebook ខ្ញុំមក ង់យកបែបនេះនេះគឺមាន1 2 3 4 5តោះវា5រូបយើង design ឲ្យគាត់ហើយរូបគាត់ save យើង save រូបមកសិនរូបគាត់ file ទូទៅដែរបងប្អូនបាទបានកាន់តែធំគឺច្បាស់កាន់ច្បាស់កាន់តែល្អ edit មកស្អាតចឹងណាតែឈាមធ្វើឲ្យគាត់មួយពីរបីបួនប្រាំអូខេជាងបាត់ហើយហើយខ្ញុំនឹងចូល file របស់ខ្ញុំទៅទុក 5មាន5រូបភាពសាបងប្អូនសាតែខ្ញុំអត់សូវចេះទេអញ្ចឹងខ្ញុំរៀនធ្វើសាក់ធ្វើធ្វើតែអ្វីដែលអាចធ្វើបានអញ្ចឹងណាចំណុចនេះចាចែកម្លែកជូនបងប្អូនដែលគាត់អត់ទាន់ចេះសោះយើងអាចរៀនជាមួយគ្នា បាទរៀនជាមួយគ្នាអញ្ចឹងណា ខេបងប្អូនអញ្ចឹងគាត់5រូបអញ្ចឹងសាច់យកមកណាអញ្ចឹងនេះយើងយកលុបរូបគាត់ចាញ់គាត់ចាញ់យើងយករូបយើងយករូបភាពមកយើងសេវមិញអូខេគឺចង់យកនេះដាក់កន្លែងធំបាទ នដែលយើងចង់យករូបហ្នឹងដាក់ឲ្យគិតនៅក្នុងនេះអញ្ចឹងយើងយកមកកន្លែងយើងមកដាក់ហើយយើងចុច Alt ចុច Alt មកចុច Alt លូតសញ្ញាយើងចុចមកស្ដាំទៅណែវានឹងលូតចូលក្នុងហ្នឹងបាទយើងទិញអូខេហើយបាក់កាត់ញ៉ៃច្រើននេះទិញមកបាទរួចទៅហើយគឺយើងកែ edit point ណាខ្ញុំដាក់លេង edit កែបន្តិចតិច ពីរាងកាយច្រើនកោតសារូបគាត់វារឹងព្រិលដល់ស្បាស់ចឹងវាបាក់រាងកាយទៅខ្ញុំមកដាក់ឲ្យវារៀងលោមតិចហ្នឹង គឺគេដឹងមួយបាទយើងអូរូបមកបន្ថែមទៀតណាហើយគឺយើងអស់មកដាក់ដូចគ្នាលើដូចគ្នាបាទហើយយើងចុច Al បាទរូបបញ្ចូលផងចូលក្នុងហ្នឹងយើងទាញយកឲ្យស្មើបាទអូខេរូបគាត់រៀងងឹតពីដែរយើងសាកកែតិច យើងការទៀតបងប្អូនយើងកែតិចមកយើងយើងដាក់មើលរៀងតិចតិចបាទចូលតិចមកសម្លាងពលីតិចយើងអត់កែបានច្រើនទេដោយសារតែរូបគាត់ចូលច្បាស់ហើយគាត់ខ្វល់ជំទូចដែរ ថ្មីមួយទៀតរូបបាទរូបថ្មីទៀតមកបងប្អូននេះតាមវាយចេះទេបងប្អូនសម្រាប់បងប្អូនដែលអត់ចេះសោះយើងអាចរៀនជាមួយគ្នាបានតែសម្រាប់បងដែលចេះគឺបងបងអាចជួយប្រាប់បន្ថែមដែលយើងគួរធ្វើម៉េចឲ្យវាស្អាតជាងនឹងទៀតអញ្ចឹងណាបងប្អូនអរគុណច្រើនមែនទែនសម្រាប់ការផ្ដល់មតិណាគាត់យើង ងផងនេះយើងឡើងទៅលើទីហ្នឹងបងយើងយករូបមកទៀតមក tích tích máy ok bây giờ anh đặt hàng cài thuật tích tích có đặt hàng là chưa à. I love you trong tới bạn យើងចាប់ដើមមក print មកអូខេបងប្អូនអរគុណច្រើនមែនទែនវិញទៅដល់ print បាទបាទនេះគឺយើងចំណត់ទំហំហើយបងប្អូននៅវីដេអូនេះហ្នឹងឥឡូវយើងប្រាប់ថាយើងយកនេះវារៀងធំទូចនេះធំតិចចឹងយើងអាចសរេវាចូលបន្តិចមកគឺខ្ញុំនឹងសរេវាចូលបន្តិចបាទយើងសាក់ ចុច Ctrl P មកអូខេយើងពីទៀតអូខេ Ctrl P អូខេបងបងហើយយើងចុច print យកតែម្ដងអរគុណច្រើនអរគុណច្រើនបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាតាមដានវីដេអូខ្ញុំតាមដានដល់ចប់បាទ សម្រាប់បងប្អូនដែលមិនទាន់ចេះស្អាយរៀនពីគ្នាតិចតិចបានបាទសម្រាប់តែបងប្អូនឯគាត់បានចេះហើយសូមជួយដល់គំនិតនិងជាមតិដើម្បីឲ្យបងប្អូនមានភាពស្នៃប្រដិតថែមទៀតធ្វើមិនបានស្អាតជាងហ្នឹងជាងហ្នឹងអរគុណច្រើនទាំងបងប្អូនការ comment ខាងក្រោមនិងជួយដល់ជាមតិបាទកុំភ្លេចជួយចុច subscribe និងជួយសញ្ញាកណ្ដឹងដើម្បីឲ្យខ្ញុំបានចាប់ធ្វើវីដេអូតទៀតផងអរគុណច្រើនបាយបាយ